លោកតាំគឹមជួបបង្ហោះសារមួយឃ្លា ក្រោយអុកញ៉ាភិរុងវិចិត្រតារាបោះសម្ដីថានាព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2022សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសបញ្ជាឲ្យលុបចោលការដោះដូរនិងអភិវឌ្ឍតំបន់ព្រៃជុំវិញភ្នំតាម៉ៅក្រោយមានសំណុំពរជាច្រើន ពីសំណាក់ប្រជាជនកម្ពុជា ក្នុងនោះឃើញមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយលេខអុកញ៉ាភិរមវិចិត្រតារាបានបង្ហោះសារមួយឃ្លាចាក់ដោតថាអរគុណសម្ដេចពុកបើសេដ្ឋកិច្ចឬការអភិវឌ្ឍប្រទេស មានការយឺតយ៉ាវសូមកុំបន្ទោសរាជរដ្ឋាភិបាលឲ្យសោះសាររបស់អុកញ៉ាភិរមវិចិត្រតារាធ្វើឲ្យលោកតាន់គឹមសួរដែលជាមនុស្សម្នាក់ចេញមុខតវ៉ាប្រឆាំងការកាប់បំផ្លាញព្រៃឈើតំបន់ភ្នំតាម៉ៅ ចេញមុខមកសួរលោកអុកញ៉ាភិរមវិចិត្រតារាថាអត់ទោសលោកអុកញ៉ាឬមួយតលតែបំផ្លាញព្រៃឈើទើបអាចអភិវឌ្ឍប្រទេសបានលោកអុកញ៉ាទំនេរទេខ្ញុំអាចឆ្លៀតពេលនាំលោកអុកញ៉ាដើរមើលដីដែលដករហូតបានពីក្រុមហ៊ុនរាប់ពាន់រាប់ម៉ឺនហិកតាចូលជាសម្បត្តិរដ្ឋវិញការសម្រេចលុបចោលទាំងអស់នៅរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរនិងអភិវឌ្ឍដីនៅភ្នំតាម៉ៅ និងរក្សាទុកដីនិងព្រៃនៅជុំវិញ សួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សនោះធ្វើឡើងក្រោយពីមានចលនាយ៉ាងផុសផុលក្នុងបណ្ដាញសង្គមទាមទារឲ្យរក្សាដី ព្រៃភ្នំតាម៉ៅគួររំលឹកផងដែរថារាជរដ្ឋាភិបាលបានចេញសជណតាំងពីថ្ងៃ ទី14ខែមករាឆ្នាំ2022សម្រាប់កាត់ដីជាង1000ហិកតា នៅតំបន់ភ្នំតាម៉ៅទៅឲ្យក្រុមហ៊ុនចំនួន2 ដើម្បីធ្វើការអភិវឌ្ឍជាថ្នូរនឹងការដោះដូរដីនៅខេត្តសៀមរាបនិងតំបន់មួយចំនួនទៀតកន្លងមករដ្ឋាភិបាលសម្រេចយកតំបន់ភ្នំតាម៉ៅសម្រាប់ធ្វើការអភិវឌ្ឍដោយសារតែតំបន់នោះនៅក្បែរទីក្រុងក្បែរប្រលានយន្តហោះថ្មីនិងគៀកតំបន់ទេសចរបាទីខណៈតំបន់នោះពោពេញទៅដោយដីខ្សាច់ព្រៃឈើមិនមានការលូតលាស់ល្អនិងពុំមានសត្វព្រៃសំខាន់ៗនោះទេ ការសម្រេចកន្លងមកយកដីភ្នំតាម៉ៅឲ្យក្រុមហ៊ុនអភិវឌ្ឍទទួលបានការរិះគន់ដោយទឹកបាក់ទំនប់រហូតមានការប្រកាសពីការធ្វើពហិការមិនប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនដែលវិនិយោគដែលធ្វើឲ្យបាត់បង់ព្រៃឈើនិងជំរកសត្វព្រៃនៅតំបន់ភ្នំតាម៉ៅកាលពីថ្ងៃទី4ខែសីហាឆ្នាំ2022កន្លងទៅ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានលើកឡើងថាតំបន់ភ្នំតាម៉ៅគឺជាតំបន់ស្ថានីយស្ដារព្រៃឈើមួយ ដែលមានដំណោះឈើដាំប្រភេទអាកាសយ៉ាប្រេងខ្យល់និងឈើធម្មជាតិហើយតំបន់នេះពោលពេញទៅដោយដីខ្សាច់និងដំណោះឈើដែលមិនមានការលូតលាស់ល្អរដ្ឋបាលព្រៃឈើបានបន្តថាករណីនេះហើយបានជារដ្ឋាភិបាល សម្រាប់យកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍមិនមែនជាការលក់ដូរនោះទេ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ